ឲ្យជើងស្រលូនឲ្យជើងស្រលូនឲ្យជើងស្រលូនអើយឲ្យជើងស្រលូនមើលហើយក្តៅខ្លួនទូខំលេបថ្នាមិនព្រមបាត់សងមិនព្រមបាត់សងឲ្យជើង ឡើងហត់ព្រោះតែជើងសឡ ជើងស្រលូនជើងអូនសិចស៊ីឲ្យជើងស្រលូនអើយជើងអូនសិចស៊ីជើងអូនទាំងពីរបងតែងស្រមៃទាំងយប់ទាំងថ្ងៃ ទាំងយប់ទាំងថ្ងៃបើបានប៉ះទៀបអងឯជើងស្រីបើបានប៉ះទៀបអើយអងឯជើងស្រីសូមអូនកុំភ័យ បងចេះទាំងអស់បងចេះទាំងអស់គុំដើរទេប្រដាស់បើដើរមានគ្នាបងស្វាក់ការពារមិនយកប្រាក់ខែបងសន្យាថាស្រឡាញ់អូនដូចម៉ែស្ដាប់អូនដូចចែថែអូនដូចកូនអូនដូចជាទឹកបងដូចជាក្បូនអូនដែលលើអូនមិនព្រមទៅណាបើរឿងធ្វើមហូបក្បាច់ទឹកជាឆាបងជំនាញណាស់ណាអូនចាំមិនស្រួលទេ ធ្វើមិនត្រូវអូនឯងមករកបងគឺមិនខុសទេបើឈ្នះអស់មានតែត្រូវនៅក្រុមទិសទីមកចេះទាំងចាចេះធ្វើសាកថាមកមិនអួតទេពិតជាអស់ចាឲ្យយកទៅប្រើជួយគ្រប់កិច្ចការទៅដល់ទីណាឈ្នះអស់មានតែត្រូវ គុំដល់ពឺបងចេះស្ដោះផ្លុំមកគេធ្វើមិនត្រូវអូនឯងមករកបងគឺមិនខុសទេពឺឈ្នះអស់មានតែត្រូវនៅ គ្រប់ទិសទី បងចេះទាំងចាចេះធ្វើសែកថាបងមិនអួតទេពិតជាអស្ចារ្យបើយកទៅប្រើជួយគ្រប់កិច្ចការទៅដល់ទីណាឈ្នះអស់មានតែត្រូវ ខ្ញុំគិតអីគឺបានដូចចិត្តខ្ញុំមកតាំងអូប្រាំងអូប្រាំងអូប្រាំងអូប្រាំងអូប្រាំងអូប្រាំងអូប្រាំងអូប្រាំងជាគ្រូធំមុនគុំណាពើអូចេះស្ដោះផ្លុំមកគេធ្វើមិនត្រូវអូនឯងមករកបំគឺមិនខុសទេពើ